គ្មានថ្ងៃដូចដើមខ្ញុំលះបង់លះបង់លះបង់សំមុខអីលះបង់លះបង់លះបង់សំមុខអីខ្លាំងអារម្មណ៍ថាគ្រប់គ្រាន់ឯងត្រូវមកឈឺអញ្ចឹងគេធ្វើឲ្យចាក់ឆ្អន់ក៏ខ្ញុំមិនស្ដាយលះបង់បែបហ្នឹងហើយឈឺឯងចង់ចាំឲ្យបានមកជីវិត ទំហំនៃចិត្តស្រឡាញ់ នៅតែចាញ់កាពេលដែលឈឺបែបហ្នឹងហើយទៅដឹងខ្លាចជាលងងដឹងថាការលះបង់របស់ឯងគឺជាការលះបង់ដ៏ល្ងង់ខ្លៅបំផុតអារម្មណ៍នឹងអារម្មណ៍ឈឺតែម្នាក់ឯងគេមិនខ្វល់ពីខ្ញុំនឹងមិនធ្វើឲ្យខ្លួនឯងត្រូវមនុស្ស ដែលរិឆាន គ្រប់គ្រងដូចជាសត្វឈានក្បាលបានទេស្ពីសំពីតាមគេមិនលែងគេប្រែផ្សេងគេអាចនឹងធ្វើបាបខ្ញុំខ្ញុំមិនអាចល្ងងឲ្យគេមកធ្វើបាបខ្ញុំម្ដងទៀត គេអាចធ្វើបាបយើងបានតែយើងខ្លួនឯងយើងមិនត្រូវឲ្យគេមកធ្វើបាបដោយសារតែការលះបង់ដល់ល្ងងខ្លៅរបស់ឯងទៀតទេការលះបង់ដល់ល្ងងខ្លៅមួយនេះ វាត្រូវបានបញ្ចប់ត្រឹមនឹងហើយខ្ញុំ ផងច្រើនយ៉ាងណាឯងត្រូវតែចាប់ដាច់ជីវិតសាជាថ្មីគ្រាន់សងទងវើគេធ្វើតួខ្ញុំរងគ្រោះក៏នៅចាប់ដើមធ្វើជារ៉ានីសាជាថ្មីម្ដងទៀតថាគ្រប់ នេះអូនបាត់ស្នាមលឿនមែនកំប្រាប់ណាថាលួចទៅពេទ្យមិនក៏អូនមកឲ្យបងជូនទៅហ่าឲ្យបងសុំទោសប្រសិនមិញនេះគឺបងខឹងខ្លាំងពេកអូនក៏ដឹងថាបងនេះមិនសូវជាទុបអារម្មណ៍ប្រមាណនោះទេហើយការដែលបងធ្វើ ព្រោះតែបងស្រឡាញ់អូនខ្លាំងពេកឲ្យបងសុំទោសណាអូនឲ្យបងធ្វើអីក៏បានដែរបងធ្វើតាមទាំងអស់ឲ្យតអូនជប់ខាងបងហឹមបងសុំទោសណាអូនជប់ខាងបងអីទេ ភ្លេចវាចោលអស់ហើយអូននឹងបាន ទុកវានៅក្នុងចិត្តអូនភ្លេចវាអស់ហើយបងសប្បាយចិត្តបានណាបងពិតជាឬប្រពន្ធខុសពិតណាស់ឯងកំពុងតែគិតថាមនុស្សស្រីស៊ីស្មៅមែនទេដែលឯងធ្វើបាបប៉ុណ្ណឹងហើយគេមិនប្រកាន់ទោសឯងទៀតនោះ